ប្រិមិត្តជាទីមេត្រី បាត់បង់អស់ហើយធ្លាប់តែជាស្ត្រីដ៏រឹងមាំតែថ្ងៃនេះអ្នកនាងខ្ញុំអស់ភាពរឹងមាំបានត្រឹមយំអោបកូនមុននឹងទម្លាយរឿងជំពាក់គេជាច្រើនកាលពីឆ្នាំកន្លងទៅនោះក្រឡេកទៅមើលជីវិតអតីតរបស់អ្នកនាងខ្ញុំឃើញថាមានភាពស៊ីវិល័យមិនធម្មតាជាមួយនឹងលុយឡានផ្ទះទោះយ៉ាងណាមួយពព្រិចភ្នែកជីវិតរបស់នាងក៏ធ្លាក់ដល់ចំណុចសូន្យពេលទម្លាយរឿងនោះ តារាកំ plaign ដល់ល្បីអ្នកនាងខ្ញុំបានទទួលស្គាល់កំហុសគ្រប់យ៉ាងរបស់ខ្លួនដែលដើរផ្លូវខុសផុងខ្លួន ក្នុងភាពស៊ីវិល័យខ្ចីលុយគេ មកសម្ដែងឲ្យឃើញថាខ្លួនមាននោះតាំងពីពេលនោះមកអ្នកនាងខិតខំធ្វើការរកស៊ីគ្មានពេលសម្រាកតែនៅតែមិនអាចរក្សាទ្រព្យសម្បត្តិចុងក្រោយរបស់ខ្លួនបានដដែលជាក់ស្ដែងនៅថ្ងៃទី22កុម្ភៈ2023នេះអ្នកនាងខ្ញុំបានបង្ហោះរូបថតផ្ទះមួយសន្លឹកហើយរៀបរាប់ទាំងទឹកភ្នែកថាកន្លែងធ្លាប់លក់កន្លែងធ្លាប់ជ្រោក យើងធ្លាប់តស៊ូពុះពេលដើម្បីឯងអស់រយៈពេល3ឆ្នាំហើយ មានទាំងសុខនិងទុក្ខតែពេលនេះខ្ញុំអស់លទ្ធភាពយកឯងមកធ្វើជាកម្មសិទ្ធិទៀតហើយពេលនេះអស់ហើយសូម្បីតែផ្ទះបងរំលោះមួយក៏រក្សាមិនបាន សល់ត្រឹមតែជីវិនចុងក្រោយប៉ុណ្ណោះដើម្បីដោះស្រាយបញ្ហាបំណុលលាទាំងអាល័យ មុននឹងបង្ហោះសារខាងលើនៅថ្ងៃដែលអ្នកនាងខ្ញុំបានបង្ហោះរូបថតមួយសន្លឹករបស់ខ្លួនហើយពោលពាក្យលើកទឹកចិត្តខ្លួនឯងទាំងទឹកភ្នែកថាមិនអីទេកុំយំណាឲ្យតែសល់ជីវិតដើម្បីរកលុយដោះស្រាយឲ្យគេបន្តរបស់របរយើងអាចរកបាននៅថ្ងៃក្រោយទៀតតស៊ូដើម្បីកូនក្រោយមកនៅល្ងាចថ្ងៃដដែលខ្ញុំក៏បានបង្ហោះរូបថតយំអោបកូនប្រុសហើយរៀបរាប់ថាទោះពេលនេះម៉ែគ្មានអីតែម៉ែក៏សល់ជីវិតដើម្បីចិញ្ចឹមកូនដែរ តស៊ូជាមួយម៉ែណាកូន មានត្រឹមម៉ែម្នាក់ក៏អាចចិញ្ចឹមបានសម្ពាធផ្លូវចិត្តបាត់បង់គ្រប់យ៉ាងសម្បីតែគ្រួសារតើខ្ញុំរឹងមាំបានប៉ុណ្ណាទៀតរាល់ថ្ងៃខ្ញុំស៊ូណាស់ទ្រាំទាំងក្តីអាម៉ាស់ពេលខ្លះក៏ត្រូវគេចំអកគេជន់គេដៀលតែខ្ញុំក៏នៅ តែស៊ូតែថ្ងៃនេះភាពរឹងមាំរបស់ខ្ញុំមិនមានទៀតទេ ក្រោយពីឃើញសាររបស់ខ្ញុំបង្ហោះហាក់បីដូចជាកំសត់ខ្លាំងមហាជនជាច្រើនបង្ហាញក្តីអាណិតអាសូរហើយក៏ខមមិនលើកទឹកចិត្តនាងគ្រប់គ្នាឲ្យរឹងមាំដើម្បីកូនជីវិតយើងបញ្ហាមានប៉ុន្តែជួបបញ្ហាត្រូវតែដោះស្រាយកុំគិតវេះឲ្យសោះចាអ្នកនាងខ្ញុំគឺបាត់បង់គ្រប់យ៉ាងសូម្បីតែផ្ទះដែលជាទ្រព្យសម្បត្តិចុងក្រោយក៏អ្នកនាងត្រូវលក់ដើម្បីដោះស្រាយបំណុលគេដែរ